ក្រុមជើងខ្លាំងមានគ្នា5នាក់បានធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះនៅកន្លែងខ្វេលទាបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាលជនដៃដល់ទាំង5នាក់ត្រូវបានកម្លាំងនគរបាលធ្វើការខកខ្លួនបានហើយ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 2023នេះនៅចំណុចវាលស្រែបឹងយាយទូចស្ថិតក្នុងក្រុមទី8ភូមិពពាលខែឃុំអូតាគីស្រុកថ្មគោលខេត្តបាត់ដំបង មានករណីប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើប្រាស់កំបិតកាប់មួយកើតហេតុបង្កឡើងដោយយុវជនមិនស្គាល់អត្តសញ្ញាណចំនួន5នាក់បានធ្វើសកម្មភាពប្រើប្រាស់កំបិតដេញកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យ រងរបួសចំនួន2នាក់មួយឈ្មោះឆៃកក្តាភេប្រុសអាយុ17ឆ្នាំរស់នៅភូមិ ពេលត្រាឃុំអូតាគីស្រុកថ្មគោលរងរបួសម្រាមដៃខាងឆ្វេងនិងដើមកំភួនជើងខាងក្រោយក្បាលចង្គង់ខាងស្ដាំរងរបួសធ្ងន់ពីឈ្មោះឈៀងវាសនាភេប្រុសអាយុ19ឆ្នាំរស់នៅភូមិវាត្រាឃុំអូតាគីស្រុកថ្មគោលរងរបួសត្រង់កែងដៃខាងឆ្វេងរបួសស្រាលត្រូវបានក្រុមគូសា បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងមូលហេតុជនបង្កមកឆក់ត្រីនៅក្បែរកន្លែងជនរងគ្រោះខ្វៀលទាធ្វើឲ្យទាផ្អើលរត់ចេញក្រៅ ជនរងគ្រោះក៏បានស្រែកទៅអ្នកឆក់ត្រី ជនបង្កក៏ខឹងហើយក៏ជនបង្កបានផ្អើលរត់គេចខ្លួនបាត់ពីកន្លែងនឹងបានជ្រុះក៏បោកលុយនៅទីនោះត្រូវបានជនរងគ្រោះរើសបាន ជនបង្កមកសុំវិញរួចក៏ត្រឡប់ចេញទៅវិញបាត់ទៅបានប្រហែល1ម៉ោងជនបង្កក៏បាននាំបាក់ពួកមកកាប់លើជនរងគ្រោះតែម្ដងក្រោយពីប្រព្រឹត្តរួចជនបង្កនិងបាក់ពួកបានរត់គេចខ្លួនបាត់ក្រោយពីកាត់ហេតុកម្លាំងចំណ នាញបានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី18ខែមេសាឆ្នាំ2023ជំនាញបានស្រាវជ្រាវនិងខកខ្លួនបានជនសង្ស័យចំនួន4នាក់មួយឈ្មោះសាន់វណ្ណៈភេទប្រុសអាយុ34ឆ្នាំរស់នៅភូមិអូតាគីឃុំអូតាគីស្រុកថ្មគុលជនដៃដល់ពីរឈ្មោះអ៊ុំភេរតភេទប្រុសអាយុ29ឆ្នាំរស់នៅភូមិវិលត្រាឃុំអូតាគីស្រុកថ្មគុល3ឈ្មោះសោតសារៀមភេទប្រុសអាយុ23 1ឆ្នាំរស់នៅភូមិវាត្រាឃុំអូតាគីស្រុកថ្មគោល4ឈ្មោះផៃសុផាណាភេទប្រុសអាយុ23ឆ្នាំរស់នៅភូមិវាត្រាឃុំអូតាគីស្រុកថ្មគោលនិងដកហូត បានសម្ភារៈកំបិតចំនួន1ដើមអង្គវិទ័រឆក់ត្រី ចំនួន1អាគុយ40អំពែចំនួន1ដងឈើសម្រាប់ឆក់ត្រីចំនួន1គូមកអធិការដ្ឋាននគរបាល ស្រុកថ្មគោលដើម្បីធ្វើការសាកសួររហូតដល់វេលាម៉ោង16:00នាទីថ្ងៃខែឆ្នាំ ឆ្នាំដដែលជំនាញបានស្រាវជ្រាវខកខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះផៃសុផាន់ហៃភេប្រុសអាយុ22ឆ្នាំរស់នៅភូមិវាត្រាឃុំអូតាគីស្រុកថ្មគោលនិងដកហូតបានសម្ភារៈកំបិតប្រកែកចំនួនមួយដើមក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានបបួលគ្នាទៅធ្វើសកម្មភាព បង្កហិង្សាលើជនរងគ្រោះពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យជំនាញខកខ្លួនបណ្ដោះអាសន្នក្នុងអន្ត ការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីនៃច្បាប់ RA7 ស្ដែងចេញនៅភាពទាន់សម័យ